ជាទូទៅកាលណានិយាយអំពីប្រវត្តិសាស្ត្រពិភពលោកគេច្រើនតែនិយាយត្រឹមតែអំពីដំណើររឿងរបស់មនុស្សជាតិយើងតែប៉ុណ្ណោះក៏ប៉ុន្តែតាមគិតពិតទៅប្រវត្តិរបស់មនុស្សជាតិយើងទាំងប្រវត្តិជាសនេនិងបុរេប្រវត្តិគឺគ្រាន់តែជាផ្នែកដ៏ទូចល្អិតមួយតែប៉ុណ្ណោះបើធៀបទៅនឹងប្រវត្តិរបស់ភពផែនដីរបស់យើងហើយវាកាន់តែទូចល្អិតណាស់ទៅទៀតបើធៀបទៅនឹងប្រវត្តិរបស់ចក្រវាឡទាំងមូល។ មនុស្សជាតិយើងមានវត្តមាននៅលើភពផែនដីយ៉ាងនេះតាំងពីប្រមាណជា200,000ឆ្នាំមុនហើយសម្រាប់មនុស្សយើងម្នាក់ម្នាក់ដែលគិតជាមធ្យមមានជីវិតរស់នៅមិនដល់100ឆ្នាំផងនោះ24ឆ្នាំអាចរាប់ថាជារយៈពេលដ៏យូរអង្វែងមួយក៏ប៉ុន្តែតាមគិតទៅវាគ្រាន់តែរយៈពេលដ៏ខ្លីមួយតែប៉ុណ្ណោះបើធៀបទៅនឹងអាយុកាលរបស់ភពផែនដីដែលបានចាប់កំណត់ឡើងតាំងពីប្រមាណជា4500លានឆ្នាំមុន ហើយវាកាន់តែតិចតួចខ្លាំងណាស់ទៅទៀតបើយើងធៀបទៅនឹងអាយុកាលរបស់ចក្រវាលទាំងមូលដែលបានចាប់កំណត់ឡើងតាំងពីជិត14,000លានឆ្នាំមុនឯណោះដើម្បីឲ្យងាយយល់អំពីរយៈពេលដ៏ខ្លីនៃប្រវត្តិរបស់មនុស្សជាតិនៅក្នុងប្រវត្តិរបស់ចក្រវាលគេអាចធ្វើការពិចារណាដោយយកប្រវត្តិចក្រវាលទាំងមូលទាំង14,000លានឆ្នាំមកបង្រួញឲ្យនៅត្រឹមរយៈពេល1ឆ្នាំ ហើយបង្កើតទៅជា ប្រតិទិនដែលមាន12ខែ ចាប់ពីថ្ងៃទី1ខែមករាហើយបញ្ចប់ត្រឹមថ្ងៃទី31ខែធ្នូដែលត្រូវនឹងសម័យកាលរបស់យើងបច្ចុប្បន្ននេះនៅក្នុងប្រទេសនេះចក្រវាលចាប់កំណើតឡើងនៅថ្ងៃទី1មករាប្រព័ន្ធព្រះអាទិត្យនិងភពផែនដីរបស់យើងចាប់កំណើតនៅក្នុងខែកញ្ញាហើយរហូតតទៅដល់ថ្ងៃទី31ខែធ្នូពូលគឺថ្ងៃចុងក្រោយបង្អស់នៃប្រតិទិនហើយនៅម៉ោង11:52នាទីយប់ ពូលគឺមិនត្រឹមតែនៅម៉ោងចុងក្រោយបង្អស់នោះទេក៏ប៉ុន្តែគឺស្ទើរតែដល់នាទីចុងក្រោយបង្អស់ទើបមនុស្សជាតិយើងចាប់មានវត្តមាននៅលើភពផែនដីយើងនេះបើនិយាយត្រឹមប្រវត្តិជាសនេវិញពូលគឺចាប់ពីសម័យកាលបដិវត្តកសិកម្មប្រវត្តិជាសនេរបស់មនុស្សជាតិយើងទាំងមូលទើបនឹងចាប់ផ្ដើមឡើងនៅក្នុងរយៈពេលប្រមាណជា30វិនាទីចុងក្រោយនេះតែប៉ុណ្ណោះនៅក្នុងប្រតិទិន12ខែនៃប្រវត្តិចក្រវាឡទាំងមូល។ នេះបើយើងនិយាយអំពីពេលវេលាបើនិយាយអំពីលំហឬទំហំវិញប្រសិនបើមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកមកឈរជាប់ជាប់គ្នា នៅនឹងកន្លែងតែមួយមនុស្សយើងទាំង7000លាននាក់នៅលើភពផែនដីយើងទាំងមូលនេះ មិនទាំងអាចឈរពេញផ្ទៃដីស្មើនឹងខេត្តរបស់ប្រទេសកម្ពុជាមួយនោះផងដែរនេះ គឺជាទំហំដ៏តូចមួយបើធៀបទៅនឹងផ្ទៃក្រណារបស់ភពផែនដីរបស់យើងទាំងមូល។ ភពផែនដីយើងនេះទៀតសោតក៏គ្រាន់តែជាភពមួយនោះដែរក្នុងចំណោមភពទាំង8នៅក្នុងប្រព័ន្ធព្រះអាទិត្យហើយប្រព័ន្ធព្រះអាទិត្យរបស់យើងនេះគឺគ្រាន់តែជាផ្កាយមួយដួងតែប៉ុណ្ណោះក្នុងចំណោមផ្កាយប្រមាណជា200ទៅ400ពាន់លាននៅក្នុង Galaxy Milky Way ចំណែកឯ Milky Way នេះទៀតក៏គ្រាន់តែជា Galaxy មួយដែរក្នុងចំណោម Galaxy ប្រមាណជា100ពាន់លាននៅក្នុងចក្រវាលដែលគេអាចសង្កេតឃើញនៅក្នុងពេលបច្ចុប្បន្ននេះ។ ចាប់តាំងពីរាប់ពាន់ឆ្នាំមកហើយដែលមនុស្សជាតិយើង តែងតែធ្វើការសង្កេតពិចារណាចង់ដឹងចង់យល់អំពីចក្រវាលមនុស្សយើង បានចាប់ផ្ដើមធ្វើការសង្កេតសិក្សា និងតាមដានមើលដំណើរនៃដួងតារានៅលើមេឃតាំងពីសម័យបុរាណមកម្ល៉េះដោយខ្លះធ្វើការសង្កេត ដើម្បីទស្សទីពីជោគជតារាសីឯខ្លះទៀតធ្វើជាការសម្គាល់ទិសក្នុងការធ្វើដំណើរឬជាការសម្គាល់ឆ្នាំ ខែឬរដូវដើម្បីកំណត់ពេលដាំដុះឬកំណត់រដូវបរបាញ់ជាដើមក្នុងពេលជាមួយគ្នាការយល់ដឹងរបស់មនុស្សយើងទៅលើចក្រវាលតាំងពីសម័យបុរាណរហូតមកទល់នឹងពេលបច្ចុប្បន្ននេះក៏តែងតែមានការវិវត្តប្រែប្រួលជាប់ជាប្រចាំផងដែរពីដំបូងឡើយគេនាំគ្នាជឿថាផែនដីមានរាងសំប៉ែតហើយជាចំណុចកណ្ដាលនៃចក្រវាលពូលគឺផែនដីស្ថិតនៅនឹងថ្កល់ ហើយគ្រប់អ្វីអ្វីទាំងអស់ដែលនៅលើមេឃសុទ្ធតែធ្វើដំណើរវិលជុំវិញផែនដីទាំងអស់ជំនឿថាផែនដីជាចំណុចកណ្ដាលនៃចក្រវាលនេះត្រូវបានចាក់គ្រឹះយ៉ាងមាំនៅក្នុងការយល់ដឹងរបស់មនុស្សជាទូទៅក៏ដូចជានៅក្នុងទ្រឹស្ដីវិទ្យាសាស្ត្រចាប់តាំងពីសម័យកាលរបស់អារីស្តូតនិងផ្ទូលីមី រហូតមកទល់នឹងសតវត្សទី16នៃគ្រិស្តសករាជទើបមានការផ្លាស់ប្ដូរនៅឆ្នាំ1514 អ្នកប្រាជ្ញប៉ូឡូញឈ្មោះ Nicola Copernic បានបង្កើតនៅទ្រឹស្ដីមួយទៀតដោយកំណត់ថាគ្រប់អ្វីអ្វីទាំងអស់មិនមែនសុទ្ធតែវិលជុំវិញផែនដីនោះទេផ្ទុយទៅវិញ ផែនដីទៅវិញទេ ដែលរួមជាមួយនឹងភពផ្សេងទៀតសុទ្ធតែធ្វើដំណើរវិលជុំវិញព្រះអាទិត្យទាំងអស់ទ្រឹស្ដីនេះ ដែលកាលពីដំបូងមិនទាន់ត្រូវបានគេស្គាល់ច្រើននៅឡើយ បានចាប់ផ្ដើមល្បីនិងមានឥទ្ធិពលរីកសាយភាយខ្លាំងក្រោយពីទទួលបានការគាំទ្រពីសំណាក់អ្នកប្រាជ្ញដ៏ល្បីឈ្មោះពីររូបនៅក្នុងសតវត្សទី17គឺអ្នកប្រាជ្ញអាល្លឺម៉ង់ឈ្មោះ Johannes Kepler និងអ្នកប្រាជ្ញអ៊ីតាលីឈ្មោះ Galilei ក្រោយក្រោយមកទៀតនៅពេលដែលទ្រឹស្ដីវិទ្យាសាស្ត្រកាន់តែរីកចម្រើន ហើយបច្ចេកវិទ្យាក៏កាន់តែជឿនលឿនដែលអាចឲ្យយើងផលិត telescope កាន់តែល្អមើលឃើញកាន់តែច្បាស់ និងបានឆ្ងាយទៅក្នុងលំហអវកាសការយល់ដឹងរបស់យើងទៅលើចក្រវាឡគឺមានការវិវត្តកាន់តែលឿនទៅតាមនោះដែរចុងក្រោយគេអាចកំណត់បាន ថាកំថាឡើយត្រឹមតែភពផែនដីមិនមែនជាចំណុចកណ្ដាលនៃចក្រវាឡសូម្បីតែព្រះអាទិត្យនិងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះក៏មិនមែនជាប្រព័ន្ធតែមួយ នៅក្នុងចក្រវាឡនេះនោះដែរផ្ទុយទៅវិញនេះ គ្រាន់តែជាប្រព័ន្ធផ្កាយមួយនៅក្នុងចំណោមផ្កាយដ៏ច្រើនរាប់មិនអស់នៅក្នុងចក្រវាល ហើយការយល់ដឹងរបស់មនុស្សទៅលើព្រំដែននៃចក្រវាលក៏ត្រូវបានពង្រីកកាន់តែធំផងដែរដោយចេញពីប្រព័ន្ធព្រះអាទិត្យទៅដល់ Galaxy Milky Way រួចហើយពង្រីកចេញពី Milky Way ទៅកាន់ Galaxy ដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងៗទៀតនៅក្នុងពេលបច្ចុប្បន្ននេះគេកំណត់ថាទំហំនៃចក្រវាលដែលគេអាចសង្កេតឃើញបានគឺ គឺមានរហូតដល់ទៅ14,000លានឆ្នាំពន្លឺមើលចេញពីគ្រប់ទិសទាំងអស់ពីភពផែនដីរបស់យើងគេហៅថាចក្រវាលដែលគេអាចសង្កេតឃើញបានឬតាមភាសាអង់គ្លេសថា observable universe ពីព្រោះតែគេជឿថាទំហំពិតប្រាកដនៃចក្រវាលរបស់យើង គឺមានច្រើនជាងនេះគ្រាន់តែគេមិនអាចមើលឃើញបាន ដោយសារតែចក្រវាលយើងនេះមានអាយុកាលទើបតែជិត14,000លានឆ្នាំដូច្នេះ ពន្លឺដែលចេញពីផ្កាយឬ Galaxy ដែលស្ថិតនៅឆ្ងាយជាង14,000លានឆ្នាំពន្លឺពីភពផែនដីមិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើដំណើរមកដល់ភពផែនដី ដែលអាចឲ្យយើងសង្កេតឃើញបានភាពធំល្វឹងល្វើយមិនអាចពិពណ៌នាបាននៃចក្រវាលវាគឺជាការបញ្ជាក់ឲ្យយើងដឹងខ្លួនថាមនុស្សជាតិយើងគ្រាន់តែជាផ្នែកដ៏ទុយល្អិតបំផុតមួយតែប៉ុណ្ណោះនៅក្នុងចក្រវាលដ៏ធំធេងនេះហើយជាពិសេសជាងនេះទៅទៀត ឲ្យយើងដឹងខ្លួនថាបើទោះបីជាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់យើងមានការរីកចម្រើនជឿនលឿនច្រើនក៏ដោយក៏ប៉ុន្តែ នៅ ក្នុងចក្រវាលដ៏ធំធេងនេះ នៅ មានរឿងជាច្រើនទៀតដែលយើងមិនទាន់ដឹងហើយដែលយើងត្រូវស្វែងយល់អ្នកប្រាជ្ញដ៏ល្បីល្បាញរបស់អង់គ្លេសគឺសាស្ត្រាចារ្យ Stephen Hawking ដែលទើបនឹងទទួលមរណភាពកាលពីថ្ងៃទី14ខែមីនាឆ្នាំ2018កន្លងទៅ ធ្លាប់បាន លើកឡើងកាលពីពេលលោកនៅរស់ ថាយើងមិនគួរសម្លឹងចោះទៅដីមើលតែត្រឹមចុងជើងរបស់ខ្លួននោះទេក៏ប៉ុន្តែគួរតែងើបក្បាលឡើងសម្លឹងមើលទៅលើដួងតារាដែលនៅលើមេឃហើយធ្វើការពិចារណាចង់ដឹងចង់យល់អំពីចក្រវាឡរបស់យើង។